ចង់ចាប់ផ្ដើមមុខរបរពិតប្រកបចំពោះខ្លួនឯងមួយហើយគិតថាយើងទៅកាយគេប៉ុណ្ណឹងបានហើយគ្រប់គ្រាន់ហើយយើងអាចមើលឃើញថាយើងរកផ្លូវទៅរកស៊ីបានហើយស៊ីតែមានបញ្ហាប៉ុន្តែ បញ្ហាដែលយើងទៅជួប ហើយនេះគឺប្រហែលថ្ងៃមុនភ្លៀងធ្លាក់ច្រើនមែនតែនធ្វើឲ្យដំណាំខ្លះវារៀងចំទឹកបែបហ្នឹងយើងកែសម្រួលវាគឺយើង បើសិនជាដំណាំខ្លះយើងត្រូវការបន្ថែមជីឬក៏វីតាមីនដើម្បីឲ្យវាលូតលាស់កាន់តែល្អឡើងវិញហើយដាក់វាឲ្យត្រូវថ្ងៃខ្ញុំចង់ផ្ដល់មតិយោបល់ជូនបងបងដែលគាត់ចង់ចាប់ផ្ដើមមុខរបរគាត់ថាខ្លួនឯងក្មេងធ្វើការកំកិនអញ្ចឹងយើងត្រូវក្មេងហ្នឹងឯងគឺត្រូវលុតដំសមត្ថភាពយើងឲ្យយើង កាន់តែរឹងមាំនិងរកភាពជោគជ័យសម្រាប់ជីវិត